ស្វាគមន៍មិត្តភ័ក្តិទាំងអស់គ្នាបាទចំពោះការវិលត្រឡប់មកវិញជាមួយនឹង Channel V ខ្មាត្រាមទាំងអស់គ្នាបាទនៅថ្ងៃណាខ្ញុំប្រាប់អ្នកនរគ្នាពីរបៀបនៃការទាញយកអក hack បាទហ្នឹងហើយអ្នកនរគ្នាអើយអក hack ចាំខ្ញុំដាក់ link នៅក្រោមវីដេអូខ្ញុំឲ្យអ្នកនរគ្នា download ហ្នឹងហើយអ្នកនរគ្នាពេលអ្នកនរគ្នា download ហើយអ្នកនរគ្នាគ្រាន់តែចូលទៅកាន់អកហ្នឹងតែម្ដងបាទចាំខ្ញុំប្រាប់ពីរបៀបដាក់ឲ្យវាជា mode ហ្នឹងហើយ ពេលណានេះចូលមកដល់អស់ហ្នឹងហើយណានេះគ្រាន់តែនេះចុចឲ្យ don't show again នេះមកបាទចុចហ្នឹងចុចលើពាក្យ sheet នេះម្ដងទៀតមកចុចលើរូបសភៅនេះមកបាទអូខេហើយយើងចុច I have often នេះបាទអីនេះបាទនេះនេះហ្នឹងហើយណានេះឃើញគេឲ្យដាក់លេខកូដហ្នឹងអ្នកទាំងអស់គ្នាគ្រាន់តែ search ថា search លេខកូដហ្នឹងខ្ញុំអត់បាន copy អញ្ចឹងនេះណានេះគ្រាន់តែចុចលេខកូដហ្នឹងចុច 36 88ហើយយើងដកដកមកដកមួយអ្នកនេះមើលគ្រាន់មើលតាមខ្ញុំបាទ1 4 1 2 3 4 1 2 3 4 4ហ្នឹងហើយណានេះពេលណានេះឲ្យធ្វើគ្រប់យ៉ាងហើយណានេះចុចនេះបាទចុចនេះមកអូខេបាទ ហើយពេលណានេះចុចអាហ្នឹងចេញយ៉ាងហើយវានឹងចេញជា VIP ចេះបាទនេះបាទចេញជាសញ្ញា VIP ចេះហើយហ្នឹងហើយអ្នកនរគ្នាអូខេនេះ M ណែនេះអាកាលពីមុននេះខ្ញុំប្រាប់ដល់អ្នកថាពេលយើងចុចកន្លែងហ្នឹងហើយវាមាន load load ឲ្យយើងចេញពាណិជ្ជកម្មបាទយើងអាចចុចចូលលើទៅកាន់ចង្វាក់យើងបានអញ្ចឹងដោយសារតែយើងកម្មវិធីហ្នឹង hack អញ្ចឹង ពេលហ្នឹងទៅយើងចុចទៅហើយវាអត់បាច់ចាំប្រើពាណិជ្ជកម្មនាំដល់វាក់អញ្ចឹងអ្នកនរគ្នាឥឡូវនេះមានកម្មវិធី hack ហ្នឹងហើយអ្នកនរគ្នានេះអ្នកនេះចុចលុបខោនេះមកហើយជាមួយខ្ញុំដាក់ចូលទៅកាន់ចង្វាក់ងាយស្រួលបើចាំដាក់នៅយូរដាក់នៅពាណិជ្ជកម្មដល់លោតចាំចេញពាណិជ្ជកម្មមកយើងអាចដាក់បានប៉ុន្តែយើង hack អញ្ចឹងយើងមិនចាំដាក់ពាណិជ្ជកម្មអីទៀតទេចុចមើលពាណិជ្ជកម្មគេទៀតទេហើយយើងគ្រាន់ចុចនេះមកបាទយើងគ្រាន់ download មកបាទ ថ្ងៃនេះច្បាប់ខ្ញុំបាន download TikTok ហ្នឹងហើយអូខេបងអ្នកនេះចង់ខ្ញុំដល់ចង់ឲ្យខ្ញុំ5អ្នកនេះពីរបៀប download ចង្វាក់ហ្នឹងចាំ comment នៅក្រោមវីដេអូខ្ញុំទៅបាទខ្ញុំដាក់ចង្វាក់ហ្នឹងឲ្យអ្នកនាង download ហ្នឹងហើយហ្នឹងហើយសំឡេងខប់មែនតើបាទអូខេពេលអ្នកនាងអីបានឃើញចេញសញ្ញារូប IP យាយហើយអ្នកនាងគ្រាន់ចុចអានេះអារូបក្រហមនេះមកបាទអាក្រហមនេះមកមកហើយអ្នកនាងគ្រាន់ចុចពាក្យថា save នេះកន្លែង sale នេះមកបាទ sale នេះមកហើយយើងចុចនេះអានេះមកបាទនឹងយើងចេញពី game ហ្នឹងហ្នឹងយើងបាន sale VIP ទុកឲ្យអ្នកនរគ្នាបាទនេះយើងបាន sale អក VIP នឹងទុកបានហើយអញ្ចឹងបាទវីដេអូរបស់ខ្ញុំបានមានប៉ុណ្ណឹងបាទបាទអ្នកទាំងអស់គ្នាចូលចិត្តនៅវីដេអូហ្នឹងសូមជួយចុច Subscribe ផងបាទសូមអរគុណចាំជួបគ្នានៅវីដេអូក្រោយទៀតខ្ញុំនឹងប្រាប់អ្នកនរគ្នាពីរបៀបនៃការទាញយកចង្វាក់ ផ្សេងៗទៀតបាទអូខេអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀត